មើលមេស្រទុំនាងឲ្យមកភ្នំបែកសេមើលមេអ្នកស្រទុំនាងឲ្យមកភ្នំបែកសេបងអ្នកដល់សងសាផុតខ្លួនឯងអលអស់នាងមិននឹងនាងបាត់នៅតូណានាងបាត់នៅតូស្រែងហើយឬបែទៅចំការនាងបាត់នៅតូស្រែងហើយឬបែទៅចំការសងសាបងនាងបាត់នៅតូណាអូលអស់នាងអើយតាម៉េចតាបងមិនដឹង បងចុះតុកខ្មែរនឹងឲ្យពីខែនេះផលគុណបងចុះនេះតុកខ្មែរនឹងឲ្យពីខែផលគុណសង្សារបងនាងយកម្ដីមុនអូល្អនាងអើយរោទីតមកសំបងយកសាច់ឲ្យសននាងឲ្យម្រាមដៃអោយជ្រោយកសាច់នាងឲ្យសននាងឲ្យម្រាមដៃអោយជ្រោនាងរោថ្មីនាងអើយមកសំបងអូល្អនាងអើយទើបតបងត្រជាក់ជឹក ឲ្យសក់បងវាកត់ក្រាញ់រូបបងនាងអាក្រក់នាងឲ្យសក់បងវាក្រញ៉ាញ់មានកំមុំកំមុំនាងឲ្យមកតាមស្រឡាញ់អូល្អនាងឲ្យព្រោះបាញ់កង្កែត្រង់ចេះជីកតំលងនាងឲ្យចេះរូងក្បាលត្រង់ចេះជីកមានតំលងនាងឲ្យចេះរូងក្បាលត្រង់បងទៅចេះបាញ់នាងឲ្យកង្កែត្រង់អូល្អនាងឲ្យតម្រង់រក អាសក់បងវិញក្រញាញ់រូបបងនាងអាក្រក់នាងអាសក់បងវិញគាត់ក្រាញ់តែមានកំមុំកំមុំ នាងអើយមកជុំស្រឡាញ់មកអូល្អនាងអើយព្រោះបងបាញ់កង្កែត្រង់ចេះជីកដំលងនាងអើយចេះរូបក្បាលត្រង់ចេះជីកនាងដំលងនាងអើយចេះរូបក្បាលត្រង់អបងចេះបាញ់នាងអើយកង្កែត្រង់អូល្អនាងអើយតម្រង់រកតែទ្រង់ស្រាប់